ប្រិមិត្តជាទីមេត្រីផ្អើលទៀតបាត់អត់ដែលដឹងសោះថាឆោមត្រីផាយមិនបងប្អូនប្រុសភ្លោះម្នាក់ទៀតមកដូចគ្នាណាគឺជាអ្នកថតវីដេអូឲ្យផ្ទាល់ មានពុកម៉ែបងប្អូនមិនតិចអ្នកទេពិតជាបានទស្សនារួចមកហើយនៅវីដេអូធ្វើម្ហូបជាច្រើនរបស់កញ្ញាស្រីផាយកំពុងផ្ទុះល្បីល្បាញពេញបណ្ដាញសង្គម Facebook ជាពិសេសភាកច្រើនជាមុខម្ហូបបែបស្រុកស្រែចំការមើលទៅពិតជាទំនងឆ្ងាញ់ណាស់ថែមទាំងមានអនាម័យទៀតហើយវីដេអូមួយមួយរបស់ស្រីផាយមានអ្នកទស្សនាច្រើនលើសលប់ស្ទើរតែមិនគួរឲ្យជឿនឹកស្មានមិនដល់ ដោយត្រឹមតែមួយថ្ងៃទេ វីដេអូខ្លះ មានអ្នកមើលដល់ទៅ1លានអ្នកឯណោះ ដែលនេះ គឺជាចំនួនមួយយ៉ាងច្រើនខ្លាំងកញ្ញារូបនេះមានបងប្អូន3នាក់រស់នៅក្នុងភូមិពងរោសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យដោយមានបងប្អូនប្រុសបង្កើតគឺជាអ្នកណែនាំឲ្យថតវីដេអូធ្វើម្ហូបនេះហើយមានបងប្អូនប្រុសភ្លោះម្នាក់ទៀតដែលជាអ្នក កាន់កាមេរ៉ាថតវីដេអូឲ្យស្រីផាច់ផ្ទាល់តែម្ដង។ ដោយការពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2023អ្នកខេត្តបន្ទាយមានជ័យរូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ល្បីនៅភ្នំពេញបាត់គឺកម្មវិធី Sri Fun ដោយធ្វើការតុបតែងខ្លួនយ៉ាង សាមញ្ញបំផុតស្លៀកសារ៉ុងនិងមាន ក្រមាបង្កទៀតស្រីផាចមិនត្រឹមតែពូកែធ្វើម្ហូបយ៉ាងប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងអាចនិយាយភាសាជប៉ុននិងច្រៀងបានយ៉ាងពិរោះដល់ថ្នាក់ធ្វើឲ្យពិធីករនិងពិធីការនីក្នុងកម្មវិធីនេះឡើងភ្ញាក់ផ្អើលគ្រប់គ្នា។ មិនតាន់អស់ទេជាលើកទី1ហើយដែលកម្មវិធីមានតារាកិត្តិយសធ្វើមហូបឲ្យពិធីករនិងពិធីការនីញ៉ាំបែបនេះមើលទៅស្រក់ទឹកមាត់តែម្ដង គឺមហូបបុកមជូរក្រសាំងអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺមិនដែលដឹងសោះថាស្រីផាញ មានប្អូនប្រុសភ្លោះម្នាក់ទៀតមុខស្រដៀងគ្នាមែនតើឆ្លៀតក្នុងឱកាសបង្ហាញខ្លួននៅក្នុង កម្មវិធី Sri Fun កូនអ្នកខេតមន្ត្រីមានជ័យរូបនេះបានបញ្ជាក់ថាកាមេរ៉ាមែនប្អូនភ្លោះមុខអត់សូវដូចគ្នាទេ ភ្លោះស្រីមួយប្រុសមួយបងកើតមុន15នាទីគឺខ្ញុំបងគាត់កើតមុនគាត់15នាទីគឺខ្ញុំ ឆ្លោះចង់ចេញមកមុនចាមិនដែលដឹងទេថាកញ្ញាឈอมស្រីផាយគឺគាត់មានបងប្អូនភ្លោះដោយបងប្អូនរបស់គាត់នោះគឺទាំងអស់3នាក់គឺមានបងប្រុសម្នាក់ដែលគាត់ គឺជាផលិតករដែលជាអ្នកផលិតវីដេអូមួយរូបផងដែរហើយក៏បានណែនាំស្រីផាយឲ្យបង្កើតមិតិកាធ្វើម្ហូបនេះឡើង។ ហើយពេលនេះគឺពិតជាជោគជ័យខ្លាំងមែនទែនដោយមានអ្នកស្គាល់ស្ទើរតែ ទូទាំងប្រទេសហើយដោយវីដេអូគាត់មួយមួយនាងខ្ញុំចូលចិត្តមើលខ្លាំងមែនទែនដោយការធ្វើម្ហូបបែបធម្មជាតិស្រុកស្រែចម្ការ ជាពិសេសនោះគឺចូលចិត្តមើលពេលដែលគាត់ចាប់ត្រីបាយត្រីគាត់បេះបន្លែបង្ការនៅ តាមចំការ គឺ ថាជីវភាពបែបនេះជីវិតបែបនេះធ្វើឲ្យអ្នកទីក្រុងជាច្រើន គឺចង់ទៅរស់នៅដូចគាត់ដែរអញ្ចឹងមើលទៅពិតជាស្រស់ស្រាយខ្លាំងមែនតើ